បាទជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបាទអ្នកឯកទេសផ្នែកសុខភាពក៏សូមធ្វើការជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្វែងយល់បន្ថែមទៀតឲ្យបានដឹងអំពីមូលហេតុអ្វីដែលបណ្ដាលឲ្យយើងមានជំងឺឈឺខ្នងឈឺចង្កេះបាទថាតើយើងឈឺខ្នងឈឺចង្កេះនេះគឺបណ្ដាលមកពីបញ្ហាអ្វីខ្លះបាទអញ្ចឹងចំណុចទី1បាទចំណុចទី1ដែលបណ្ដាលឲ្យយើងមានការឈឺខ្នងឈឺចង្កេះគឺដោយសារតែការទ្រុឌទ្រោមឆ្អឹងខ្នងវាចាស់ ក៏បណ្ដាលឲ្យយើងឈឺឬក៏ត្រណប់ឆ្អឹងខ្នងរបស់យើងនឹងការសឹកបាទសឹករិចរិលខូចខាតដែលគេហៅថាសឹកត្រណប់នេះទី2ឆ្អឹងខ្នងទ្រុឌទ្រោមមុនអាយុកាលឬក៏បណ្ដាលមកពីការថែទាំរបស់យើងមិនបានល្អឬក៏អាចបណ្ដាលមកពីអិរិយាបថរបស់យើង ធ្វើការមិនបានល្អទី3បណ្ដាលមកពីភាពចាស់ឬក៏ចាស់មុនអាយុកាលនៃឆ្អឹងកងខ្នង ទី4បណ្ដាលមកពីការអង្គុយយូរពេកឬក៏ការឈរយូរពេកដែលធ្វើឲ្យយើងមានសម្ពាធបាទទី5បណ្ដាលមកពីការរលាកសាច់ដុំឬក៏សាច់ដុំខាងក្រោយមានបញ្ហា ទី6បណ្ដាលមកពីឆ្អឹងខ្នងនិងឆ្អឹងកងខ្នងរាប់បញ្ចូលទាំងខួរឆ្អឹងត្រូវបានប្រេះស្រាំ ត្រូវបានពុកផុយដោយប្រការផ្សេងផ្សេង ទី7បដាមកពីសរសៃអាទាដល់ធំមួយត្រូវបានបែកហូរឈាមចេញដោយសារតែជំងឺទឹកនោមផ្អែមឬក៏ដោយសារតែជំងឺលើឈាមទី8បដាមកពីសរីរាង្គដូចជាសរីរាង្គតម្រងនោមលំពេងស្បូននិងដៃស្បូនការធ្លាក់សឬក៏វគ្គរដូវរបស់ស្ត្រីក៏អាចបណ្ដាលឲ្យយើងមានការឈឺខ្នងឈឺចង្កេះដែរ ទី9បណ្ដាលមកពីការមានគ្រោះថ្នាក់ផ្សេងផ្សេងបាទតកតងទៅលើអឺបងប្អូនយើងដែលមានគ្រោះថ្នាក់ចរាចរណ៍ឬក៏មានការធ្លាក់ពីលើដើមឈើឬក៏មានការដួលបង្កូតជាដើមបាទទី10បណ្ដាលមកពីការដែលយើងកាន់ឬក៏យើងប្រឹងយួរឬក៏លីសាយរបស់ដែលធ្ងន់ជ្រុលទី11បណ្ដាលមកពីការហាត់ប្រាណឬក៏ការលេងកីឡាហួសកម្រិតរបស់បងប្អូនបាទទី12បណ្ដាលមកពីគៀបសរសៃឆ្អឹងខ្នង បាទហើយការដែលគៀបទៅខ្សែឆ្អឹងខ្នងនេះគឺបណ្ដាលមកពីការធ្វើកិច្ចការងារធ្ងន់ឬក៏ការកាន់ឬក៏ការយួររបស់ដែលធ្ងន់ជ្រុលដែលអាចធ្វើឲ្យត្រណប់ឆ្អឹងកងខ្នងរបស់ពុកម៉ែបងប្អូន ដែលគេហៅថាត្រណប់ឌីសបាទមានការខូចខាតឬក៏មានការលៀនឌីសបាទហើយទី13ហ្នឹងគឺបណ្ដាលមកពីបងប្អូនពុកម៉ែបងប្អូនមានការកង្វះជាតិកាល់ស្យូមច្រើនពេកបាទអញ្ចឹងបងប្អូនដឹងហើយថានៅពេលដែលយើងកង្វះជាតិកាល់ស្យូមច្រើនគឺយើងមានបញ្ហាប៉ះពាល់ទៅលើគ្រោងឆ្អឹងមែនតើ បាទអញ្ចឹងទាំងអស់នេះគឺសតើជាមូលហេតុដែលបណ្ដាលឲ្យពុកម៉ែបងប្អូនមានបញ្ហាឈឺខ្នងឈឺចង្កេះមានបញ្ហាសន្លាក់ឬក៏មានបញ្ហាគៀបសរសៃផងដែរបាទ